ហួសចិត្តមន្ត្រីជាអ្នកបំរើរាជបែរជាមកធ្វើទង្វើ បែបនេះមកលើរាជទៅវិញ ដោយសារតែរឿងបែបនេះសោះប្រិយមិត្តប្រកាសជាបានជ្រាបរួចមកហើយថាកាលពីពេល ថ្មី ថ្មីនេះសម្ដេចក្រឡាហោមសោខេង បាន មានប្រសាសន៍ថាមន្ត្រីអ្នកបម្រើរបស់រាជត្រូវធ្វើការឲ្យរាជឲ្យអស់ពីចិត្ត អស់ពីបេះដូងមិនត្រូវប្រើអំណាចមកគៀបសង្កត់រាសទុនខ្សោយឡើយមិនតែប៉ុណ្ណោះត្រូវមានអកប្បកិរិយានិងសិលធម៌ចំពោះប្រជាពលរដ្ឋយ៉ាងណាមិញស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរមាក់ដឹកតកកស្រាប់តែមន្ត្រីចរាចរណ៍ដែលចុះមកដោះស្រាយករណីចរាចរណ៍នោះ បានប្រើពាក្យសម្ដីអសិលធម៌និងមានអកប្បកិរិយាមិនសមរម្យ ដោយយកដៃមកចង្អុលមុខទៅ អ្នកខាងម៉ូតូទៅវិញបើយោងតាមប្រភពគណនី Facebook មួយ ដែលមានឈ្មោះថាណារីហ៊ុយគឹមបានសរសេររៀបរាប់ថា សូមគោរពលោកឧត្តមសេនីយ៍ទូ ស្នងការខ្ញុំបាទឈ្មោះសួសដាណារី ជាមន្ត្រីនគរបាលចូលនិវត្តន៍នៃអធិការដ្ឋាននគរបាលស្រុកកោះធំខ្ញុំបាទសូមគោរពលោកឧត្តមសេនីយ៍ស្នងការនគរបាល ខេត្តកណ្ដាលសូមមេត្តាជ្រាប សូមមេត្តាជួយរកយុត្តិធម៌ឲ្យរូបខ្ញុំបាទផង ចំពោះលោកវរៈសនីតោសេងមេនីអធិការរងសម្ដាប់ធ្នាប់និងចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកស្អាងខ្ញុំបាទសូមជម្រាបជូនស្នងការជ្រាប នៅថ្ងៃទី7ខែ6ឆ្នាំ2022វេលាម៉ោង15:00នាទីរូបខ្ញុំបាទតំណាងឲ្យកូនបានទៅដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរមាក់ដឹកតកក ពេលដែលខ្ញុំបាទទៅដោះស្រាយបែរជាលោកអធិការរងរូបនេះ ប្រើពាក្យសម្ដីអសិលធម៌ដាក់ខ្ញុំបាទនិងមានអកប្បកិរិយាមិនសមរម្យដោយយកដៃមកចង្អុលមុខខ្ញុំបាទទៀតផងព្រមទាំងចោទប្រកាន់រូបខ្ញុំបាទនេះ អាងបអាងពួកនិងនិយាយថានៅកន្លែងនេះ មានគេ បើមិនស្គាល់គេម្ដេចមិនមើលផ្លាកដាក់នៅមុខបន្ទប់ផងខ្ញុំបាទសូមសំណូមពរដល់ឯកឧត្តមស្នងការ មេត្តាជួយមានវិធានការចំពោះអធិការរងរូបនេះបើទុកគាត់ទៀតនាំឲ្យខូចដល់នគរបាលខេត្តកណ្ដាលក៏ដូចជានគរបាលជាតិទូទាំងប្រទេសដែរបើមានមន្ត្រីដូចជារូបគាត់ តើឲ្យប្រជាពលរដ្ឋសង្ឃឹមអ្វីខ្ញុំបាទពេញចិត្តឆ្លើយបំភ្លឺក្នុងករណីខាងលើ ដោយមិនគិតវេះឡើយហើយក៏មិនមានចេតនាបន្តបង្អាប់បង្ខូចកិត្តិយសបុគ្គលណាម្នាក់ដែរ អាស្រ័យដោយបានគោរពជំរាបជូនខាងលើសូមលោកឧត្តមសេនីយ៍តូស្នងការជួយរកយុត្តិធម៌ឲ្យខ្ញុំបាទផងសូមលោកស្នងការជួប តែសេចក្តីសុខគ្រប់ពេលវេលាសូមអរគុណចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ